តាទាំងឡាយក៏ប៉ុន្តែអូនដឹងទេថាខ្ញុំមិនដឹងព្រះអង្គទោះបីជាសម្រាប់ធម្មជាតិល្អឆាត់ឆាយយ៉ាងណាក៏ដោយក៏នៅតែចាញ់សម្រាប់របស់អូនជានិច្ចណាអូនណាមិនដឹងជាស្អីទេព្រះស្វាមីកំពុងតែច្រៀងរំលេងចាំងសបាយប្រះសូរិយារៀបអស់ស្ដងគុតតែហើយប៉ុន្មានហើយណាចុងសវណ្ណគិរីប្របងអូ អូនតតមើលអាងខាងក្រោយនោះអូម៉ែសើអូនព្រះប៉ោះព្រះស្វាមីអូឡាងខាងក្រោយហាក់បីដូចជាមានលោកតាសំណាក់នៅពិតមែនហើយព្រះស្វាមីអូចៅទាំងពីរអង្គនេះធ្វើដំណើរទៅណាមកណាចេះបាន ជាម្ដងស្រំអាត្មារបស់អញដូច្នេះទៅវិញអូលោកតាមែនណាអូនណាពិតមែនហើយក្រាបទូអូលោកតានិមន្តមកហើយតាបង អីសអូនប្រាប់បងលោកតាខ្ញុំបកណាសូមក្រាបថ្វាយបង្គំ លោកតាល្អហើយចៅប្រុសចៅស្រីទាំងពីរនាក់តើចៅទាំងពីរនាក់ធ្វើដំណើរទៅណាមកណាបានជាមកដល់ស្រមអាត្មារវ៉ាន់ដូចនេះទៅវិញណាចៅគុណាលោកតាជាអម្ចាស់ខ្ញុំបកណាចាក់ចេញឆ្ងាយអំពី ប្រាសបរមរាជឋានមកស្វាស្វែងរកម្ចាស់បងសូវង ក៏ប៉ុន្តែពេលនេះសូរិយារៀបអស់ស្ដាំគត់ទៅហើយខ្ញុំគិតថា ជាមួយមហេសី ចង់សុំលោកតាសំណាក់នៅមួយគ្រាតើលោកតា មានប្រពុតិការយ៉ាងណាទៅលោកតាពិតមែនហើយលោកតាណាស់ហើយចៅប្រុសចៅស្រីទាំងពីរនាក់សម្រាប់នៅទីនេះបានហើយនៅក្នុងអាស្រមរបស់លោកតានេះបានដែរណាចៅអរប្រគុណណាស់លោកតាអរគុណហើយលោកតាណាស់ហើយតាចូលទៅក្រំភៀមនាធរវិញហើយណាចៅណាក លោកតានេះសម្រាប់ទេណាចៅណាគូណាលោកតាតាលីសិនហើយតានិមន្តសវណ្ណទៀតពីអូនលោកតាពិតជាមានអ្នកធေါ်សប្បុរសមែនឲ្យយើង សំណាក់នៅនេះណែឥឡូវបងគិតថា ឡើងទៅកងប្រែនៅទាំងសិលានេះហើយណាអូនណាព្រះបងអឺសវណ្ណគិរីវីព្រះបងព្រះស្វាមីបងហត់នឿយខ្លាំងណាស់ បងគិតថាសម្រាប់នៅទីនេះសិនកណាមានកម្លាំងបន្តដំណើរទៅមុខទៀតណាអូនណាពុតបានហាត់ប្រាប់ទុំសូមព្រះអង្គស្ដេចយាមទុំទៅចាំខ្ញុំម្ចាស់ជ្រាបបំពេណាព្រះអង្គអូបងចង់ស្ដាប់សំឡេងនៃព្រោះរបស់អូនឯងហើយណាអូនណាពុតមែននឹងព្រះអង្គចាំព្រះអង្គ sua mãe. នឹងខ្លាយទៅជីវិតអោតជាមិនខានទេមកដូច្នេះស្រូតដំណើរទៅមុខទៀតដើម្បីកុំឲ្យព្រះអង្គទាំងពីរនេះដឹងខ្លួនទាន់ឲ្យការលោបលួនរបស់សីចិត្តមាត្រូវរន្ទះបាញ់ដាច់ក្បាលស្លាប់ចំណែកធ្នូជ័យនិងកៅមនីត្រូវបានពិនិត្យរើសយកទៅថ្វាយព្រះអង្គម្ចាស់សូវង្ស ma? មិនអោយបងទេណាធ្វើប្រហែលទេ បាកណាបាត់បងនោះមិនអាចតតាំងចំពោះខ្មាំងសត្រូវបានជាដាច់ខាតឥឡូវបងបាត់ហើយ តាអ្នកណាយកអូនអ្នកណាយកខ្ញុំមិនចង់ដឹងទេក្រាបតូមានគ្រោះអសន្នធំហើយយើងនៅកណាប្រេតប្រសាលេតាបងអញ្ចឹងតែមានគ្រឿងសត្រាវុធណាតតាំងចំពោះខ្មាំងនិងពពួកព្រាបបិសាចអសូរកាយ នៅព្រៃជ្រៅយ៉ាងហ្នឹងវាសម្បូររសាខ្លាតូចខ្លាធំជ្រុះព្រៃយកអសោមីទាំងឡាយដែលវាទន្ទ្រានបើមានគ្រោះអសន្នតើបងការពីអូនយ៉ាងម៉េចទៅបានទៅណោណាព្រះស្វាមីតើអូនធ្វើយ៉ាងម៉េចណាមួយលោកតាក៏មិន បើអញ្ចឹងលោកតាក៏បាត់អំពីអាងភ្នំទៅទៀតបងសង្ស័យណាស់សង្ស័យរឿងអីទៅព្រះអង្គបងសង្ស័យតែក៏ប៉ុន្តែពិតជាមិនលោកតាទេណាអូនណាចាំមិនថាយើងមិនអាចចោះទៅលោកតាបានទេមកហើយចាំព្រះស្វាមីសូមព្រះស្វាមីកាត់ប្រតីទៅក្រាបទោសលោកតាក៏មិនដឹងថានិមន្តទៅណាបើដូច្នេះយើងមិនអាចទៅទីនេះបានទេ បន្តដំណើរទៅរកម្ចាស់បងលោកតាខ្ញុំបកណាសូមថ្វាយបង្គំលាលោកតាហើយខ្ញុំបកណាមិនបានអោនកាយថ្វាយបង្គំលាលោកតាខ្ញុំកាណាទៅហើយមហេសីអូនខ្ញុំធ្វើដំណើរទៅព្រៃខាងមុខទៀតអូនណា I jumped the យនោះសិនណាអូនណា ជាការប្រសើរណាស់ព្រះអង្គស្ដេចយាងក្រាបទូលសវណ្ណគិរវីដួងចិត្តដួងចិត្តជីវិតបងអើយព្រះបងព្រះស្វាមីបងអាណិតអូនណាស់អូនធ្លាប់រស់នៅ ក្នុងប្រាំងប្រាសាទមានភេលៀងស្រីស្នំបំរើកលវាយជាធម្មតាអូនហើយអូនចូលមកយកផែនផុសធាជីកន្លាប្រាក់បន្ទុំ ភីលៀងស្រីស្នំរបស់អូនមានតែសត្វបាសាបាសីមរគីមរគីទាំងនេះហើយអូនណាយអូនផ្ទុំទៅណាអូនណាព្រះបងព្រះស្វាមីអូនផ្ទុំទៅហាត់ន័យខ្លាំងហើយ អាកាសធាតុត្រជាក់ទៀតផង កាស័កសមនឹងរឹករាងកាយអូនហើយអូនជាស្ត្រីបញ្ចពិតកល្យាណីស្រីគ្រប់លក្ខបងមានភពនិស័យណាស់ដែលបានអូនធ្វើជាអគ្គមហាសីហឹមបងហត់នឿយណាស់បងផ្ទុំជាមួយអូនហើយ ច្នេះយើងគិតដាក់សំដំព្រះអង្គនេះឲ្យលងលក់តែម្ដងសិននឹកគុណដល់ព្រះមនីសូកាណាដាក់សំដំអ្នកទាំងពីរនេះឲ្យបាន